អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review តាក់ទងទៅនឹងកម្មវិធីដើម្បីយើងធ្វើការស៊ីនៅ reward online ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាពិបាកក្នុងការយក reward online ហើយ នៅពេលដែលមានបើកនគរថ្មីអីហ្នឹងគឺអឺតែងតែបាត់នៅ NPC កន្លែងនេះហ្នឹងហើយដូចជាស្ដែងនគរនេះនគរសន្តិភាពគឺបាត់ហើយអត់ឃើញទេ NPC មួយហ្នឹងហើយជាទូទៅអឺ អ្នកទាំងអស់គ្នាតែងតែប្រើកម្មវិធី WPE Pro ឬកម្មវិធី Sirivat អីផ្សេងផ្សេងដើម្បីព្យាយាមយក Rivat ឡើងហ្នឹងហ្នឹងហើយប៉ុន្តែថ្ងៃនេះខ្ញុំមានកម្មវិធីមួយកម្មវិធីនេះបញ្ជាក់តិចដែរខ្ញុំប្របែកវាចេញមកពីអាកម្មវិធីធូឡា1000ទេប៉ុន្តែនេះយើងកាត់មកកាត់កោចេញខ្លះយកតែកន្លែង Sirivat online ទេហ្នឹងហើយកុំឲ្យអ្នកទាំងអស់គ្នាល្អថាអូខេពិបាកស៊ីរ៉ាសើជួយស៊ីខ្ញុំផងឬក៏ឲ្យគេជួយស៊ីឲ្យប៉ុន្តែខ្លាចបាត់ហេរ៉ូអូខេឥឡូវអ្នកទាំងអស់គ្នាអាច download បានដោយ free free ពី Channel Razer Gaming អូខេតោះឥឡូវមុននឹងចូលដល់ការ download ខ្ញុំប្រាប់សិននឹងអាចទូទៅខ្ញុំអាចផុសពួកប្រភេទ link អស់នឹងបានទេនៅពេលដែលខ្ញុំផុសអញ្ចឹង YouTube វានឹងធ្វើការ ban ឬក៏ suspend នៅ channel ខ្ញុំចោលអញ្ចឹងណាអញ្ចឹងខ្ញុំអត់ធ្វើការផុសទេប៉ុន្តែខ្ញុំនឹងប្រើបើកជាកម្មវិធី note ហ្នឹងហើយកម្មវិធី note មួយអញ្ចឹងខ្ញុំសេដាក់ថារបៀបទាញយកណា reward អញ្ចឹងទៅហ្នឹងហើយ online អូខេខ្ញុំសេបែបហ្នឹងជាអក្សរខ្មែរហើយកន្លែងនេះខ្ញុំនឹង detail ប្រាប់អ្នកទាំងអស់គ្នាអូខេទី1យើងសរសេរមកដាក់ថារបៀបទាញយកហ្នឹងហើយអញ្ចឹងរបៀបទាញយកកម្មវិធីកម្មវិធីអូខេអឺទី1ខ្ញុំដាក់បែបនេះណា download download link នេះ download អាកម្មវិធី note នេះចេញពី YouTube ខ្ញុំពីក្រោម channel YouTube ខ្ញុំណាចឹងខ្ញុំដាក់ថា download download អឺ download ហើយអឺ download អត់ទេអត់ទេអឺទីមួយខ្ញុំដាក់ extract ហ្នឹងហើយអឺអឺ copy ហ្នឹងហើយយើងដល់ដល់ពេលដែលយើងទាញយកអា file នេះហើយបានហើយពី YouTube ខ្ញុំណាយើងទៅ copy link អញ្ចឹងយើង copy link ហ្នឹងហើយ copy link អឺអា link ខ្ញុំដាក់ down ហ្នឹង ចាំតិចខ្ញុំទៅ copy សិនអូខេខ្ញុំបាន link មកហើយនេះចាំខ្ញុំដាក់ link ឡើយនេះណានេះជា link វាអញ្ចឹងអ្នកទាំងអស់គ្នា copy link នេះហ្នឹងហើយ copy link នេះទាំងអស់នេះមកខ្ញុំទាយធំតិចស្រួលមើលអូខេអ្នកទាំងអស់គ្នា copy link ទាំងអស់នេះណាហើយយកទៅដាក់នៅក្នុងជ្រោមអញ្ចឹងយើង copy link នឹងរួចទី2យើងដាក់ថាអឺយកវា ទៅផាសនៅក្នុងច្រមអញ្ចឹងមកហ្នឹងហើយហើយយើង enter មួយមកហើយវានឹងធ្វើការទាញយកអញ្ចឹងទី3យើងទាញយកវាទាញយកទាញយកមកប្រើប្រាស់ទាញយកនេះមានន័យថាយើង download វាណាហ្នឹងហើយហើយទី4យើងធ្វើការ extract វាធ្វើការយ៉ា ធ្វើការ extract ធ្វើការ extract យើងធ្វើការ extract វាជាមួយនឹង WinRAR មកហ្នឹងហើយឬជាមួយនឹង zip version 7អញ្ចឹងទៅហ្នឹងហើយតមកទៀតទី5អឺយើង run វា run with administrator administrator តើខ្ញុំនឹងសេខុសត្រូវទេចាំមើលកែតាមក្រោយទៅអូខេតើឥឡូវយើង5លក្ខខណ្ឌហ្នឹងណាហ្នឹងហើយ អូខេអញ្ចឹងអឺឥឡូវខ្ញុំចូលទៅប្រើកម្មវិធីនឹងឲ្យមើលនេះបងប្អូនណានេះខ្ញុំមានរួចហើយខ្ញុំកែរួចអស់ហើយអូខេអញ្ចឹងអ្នកខ្លះណាគាត់យកទៅគាត់ចុចអា tool នេះអានេះអត់ដើរទេនេះអានេះមិនដើរនេះលើនេះលើនេះនេះលើនេះអត់ដើរនេះអញ្ចឹងយើងមកស្ដាំលើវាយកពាក្យ run and setter នេះអញ្ចឹងខ្ញុំសេមិនខុសខ្ញុំកែវិញអូខេ run បែបហ្នឹងយើងយកយ៉េះមកហ្នឹងហើយវាលុបទាំងបែបនេះមួយអឺបន្ទាប់ពីលុបទាំងបែបនេះរួច យើងត្រូវចុច home នៅលើ keyboard យើងណាអញ្ចឹងបើសិនជាករណី laptop យើងចុច Fn នឹងហើយចុច home នឹងហើយអូខេអញ្ចឹងខ្ញុំចុច home ដោយសារខ្ញុំប្រើលើ desktop អញ្ចឹងវាចេញផ្ទាំងបែបនេះអញ្ចឹងចេញផ្ទាំងបែបនេះទាំងអស់ចុចមកផ្ទាំងទី2នេះអញ្ចឹងនេះគឺជាមុខងារថ្មីដែលខ្ញុំបាន ធ្វើការកែវានឹងហើយដើម្បីងាយស្រួលមើលទាំងអស់គ្នាទេអញ្ចឹងដើម្បី CD វ៉ាតបានអ្នកទាំងអស់គ្នាត្រូវមើលនេះ QZ អញ្ចឹងយើងមក QZ យើងចុច like QZ នេះមកនេះ reward ចាញ់នេះនេះ ស៊ីបានធម្មតាអូខេហើយយើងមិនចាំបាច់តែមកមុខនឹងទេអ្នកទាំងអស់គ្នាអាចមកចេះហៀងចេះហៀងខាងនេះក៏អ្នកទាំងអស់គ្នាអាចស៊ីរីវ៉ាតនឹងបានដែរអញ្ចឹងលក្ខណៈវាងាយស្រួលក្នុងថាមិនចាំបាច់ឃើញ NPC ទេក៏អ្នកទាំងអស់គ្នាអាចធ្វើការស៊ីវាបានដែរនេះចុចមកជើងជើងនេះនេះឃើញ hero ຕົកជើងជើងហ្នឹងឯងហ្នឹងឯងមកក្បែរក្បែរហ្នឹងមកអ្នកទាំងអស់គ្នានេះក្បែរក្បែរហ្នឹងមកចុចមករីវ៉ាតឃើញទេឃើញចាញ់ហើយអត់ចាំបាច់ឃើញ NPC ទេតែអ្វីដែលសំខាន់ជាងគេអ្នកទាំងអស់គ្នាត្រូវចាំអាម៉ាត់ថាយើងមើលតាមក្រងអញ្ចឹង CD revert ឲ្យ daily revert ឲ្យ choose ចឹងខ្ញុំចុចកន្លែង choose នេះវាចេញមកកន្លែង choose នេះណាហ្នឹងហើយហើយអានេះ auto world ទេហើយកន្លែងនេះខ្ញុំដាក់ be careful with currency account មានន័យថាដល់ពេលអ្នកទាំងអស់គ្នាប្រើបើសិនជាករណី GM គាត់ឃើញហ្នឹងហើយឬក៏មានគ្នាយើងមួយចំនួនគាត់ខូចដែរគាត់ record ផ្សាយ GM អញ្ចឹង GM នឹងធ្វើការ ban នៅ hero នឹងចោលហើយអញ្ចឹងហ៊ានប្រាហ៊ានទទួលខ្ញុំតែប្រាប់អញ្ចឹងតាមពិតឡើយខ្ញុំចង់សេខ្មែរដែរតែនឹងទៅខ្ជិលហ្នឹងហើយយើងសេអង់គ្លេសទៅ បច្ចៈមួយសារទៀតកម្មវិធីមួយនេះខ្ញុំបំបែកចេញមកពី tool ឡា1000ទេណាគ្រាន់ថាលក្ខខណ្ឌទី1 tool ឡា1000នេះគឺកូដត្រូវបានលុបចោលហើយខណ្ឌទី2យើងសម្រាប់តែ CD បាទទេទី3ទី4គឺអត់មានអីទេណាចឹងគ្រាន់តែខ្ញុំរៀបឲ្យវាមានលក្ខណៈថាងាយស្រួលមើលជាងមុននឹងអ្នកងាយស្រួល C អត់ចាំបាច់អ្នកឲ្យប្រើកូដ WPE Pro ឬកម្មវិធីផ្សេងៗដើម្បីធ្វើការ C អឺខ្ញុំក៏បញ្ជាក់ដែរជាទូទៅអ្នកទាំងអស់នេះតែងបន្ទោសថាអូខេដោយសារមាន tool ច្រើនពេកពិបាកលេង សំណួរសួរវិញថាបើសិនជាករណីយើងអត់មានកម្មវិធីសម្រាប់ស៊ី reward online ទេសួរអ្នកទាំងអស់នេះអាចយក reward online បានអត់ហើយចំពោះការកាំងក្រុងឬក៏ full ក្រុងឬក៏ហត់ទៅ DC អាហ្នឹងគេអត់ថៃ server ទេវាអាចពាក់ព័ន្ធអីជាមួយនឹង tool ទេព្រោះ tool ប្រភេទអស់នេះខ្ញុំហ៊ាននិយាយថាអ្នកទាំងអស់ទៅស៊ីមិនស៊ីទៅ reward online ហ្នឹងហើយហើយចំពោះ tool អា1000ក៏មិនអាចធ្វើកាំងក្រុងបានដែរ មូលហេតុអីខ្ញុំថាអញ្ចឹងអានឹងបានវៃស៊ីតាមេហ្នឹងហើយមួយរយៈនេះលេងអស់អ្នកអួតហើយដោយសារ GM ធ្វើការបានអានឹងមកពីអ្នកទាំងអស់គ្នាទេដល់ពេលដែលមានសម្ញែងណាមានសម្ញែងគេប្រើធូលនេះ5 6ឆ្នាំហើយអ្នកទាំងអស់គ្នាយើងតែមិនបានប្រើតាមក្រោយគេទេនៅពេលដែលធូលនេះចាប់ផ្ដើមបាយហើយលក់នឹងតម្លៃរៀងធូរថ្លៃនឹងឲ្យបានយើងមានលទ្ធភាពទិញវាយកមកលេងណាកាលពីមុនមកខ្ទង់រយរយយើងមានលុយតែទិញមែនទេហ្នឹងហើយ អូខេអ្នកទាំងអស់នេះអញ្ចឹងនេះជាកម្មវិធី CD Bard Online ដែលខ្ញុំដាក់ឲ្យ download free free ទេអញ្ចឹងអ្នកទាំងអស់អាចទាញយក link កម្មវិធី2 2 note នេះទៅប្រើប្រាស់បានទាំងអស់នេះអឺបញ្ជាក់ភាសាទៀតមិនមែនជា tool របស់ខ្ញុំដែលខ្ញុំបង្កើតកូដឲ្យខ្លួនឯងទេគ្រាន់តែខ្ញុំកែប្រែឲ្យវាងាយស្រួលមើលនិងងាយស្រួលស៊ីទាំងអស់គ្នាហ្នឹងហើយអូខេអញ្ចឹងបើសិនជាករណីទាំងអស់ពេញចិត្តជាមួយនឹង Generalizer Gaming អ្នកទាំងអស់គ្នាអាចធ្វើការ donate តាមរយៈ ABA ខាងលើនេះបានណាហ្នឹងហើយអូខេអរគុណបាយបាយ